មនុស្សស្រីដែលនៅក្នុង Facebook ជាមួយនឹងលោកនេះត្រូវជាស្អីនឹងលោកបកស្រាយមកវាស្អីណាណាទៅមនុស្សប្រុសមានស្រីខ្លះអីខ្លះវាជារឿងធម្មតាទេធ្វើដូចជារឿងធំណាស់អញ្ចឹងកុំធ្វើខ្លួនដូចម៉ែពេកលោកកំពុងតែប្រាប់ខ្ញុំថាមនុស្សប្រុសដែលក្បត់ចិត្តប្រពន្ធជារឿងធម្មតាអញ្ចឹងអាអំពើផាត់ក្បត់នឹងវាជារឿងធម្មតាអញ្ចឹងហ៎ហើយវាយ៉ាងម៉េចខ្ញុំមានលុយចាយឲ្យស្រីស្រីខ្លះ ខុសត្រង់ណាលុយខ្ញុំតាខ្ញុំធ្វើការហត់លេងផងផឹកផងដើម្បីលំហែខុសហ៎ ព្រឹកឡើងមិនទាន់បានស្អីផងធ្វើមុខគ្មានហុងស៊ុយសោះចុះលោកមនុស្សស្រីដែលនៅក្នុង Facebook ជាមួយនឹងលោកនេះត្រូវជាស្អីនឹងលោកបកស្រាយមកវាស្អីណាណាទៅមនុស្សប្រុសមានស្រីខ្លះអីខ្លះវាជារឿងធម្មតាទេធ្វើដូចជារឿងធំណាស់អញ្ចឹងកុំធ្វើខ្លួនដូចជាម៉ែពេកលោកកំពុងតែប្រាប់ខ្ញុំថាមនុស្សប្រុសដែលក្បត់ចិត្តប្រពន្ធជារឿងធម្មតាឯង អញ្ចឹងអាអំពើផាត់កបាត់នឹងវាជារឿងធម្មតាអញ្ចឹងហ៎ហើយវាយ៉ាងម៉េចខ្ញុំមានលុយចាយឲ្យស្រីស្រីខ្លះខុសត្រង់ណាលុយខ្ញុំតាខ្ញុំធ្វើការហត់លេងផងផឹកផងដើម្បីលំហែខុសហ៎នេះលោកនៅគិតថាខ្លួនលោកត្រូវទៀតណាតោះខ្ញុំនៅផ្ទះរាល់ថ្ងៃដូចជារបស់តាំងលំអនេះលោកគិតថាខ្ញុំគ្មានអារម្មណ៍អីទេមែនទេ ឬលោកគិតថាប្រពន្ធដូចជាខ្ញុំនៅតែផ្ទះមួយថ្ងៃមួយថ្ងៃគ្មានធ្វើអីទេមែនទេយ៉ាងម៉េចចង់លេងគ្នា បានតាមិនចង់បន្តក៏បញ្ចប់ងាយស្រួលឲ្យសេរីភាពគ្នារៀងខ្លួនខ្ញុំមិនអាចលេងបានទេដោយលោកដឹងស្រាប់ហើយបើលោកចង់មានសេរីភាពសូមទោសខ្ញុំឲ្យលោកមិនបានទេបើមិនលេងនៅឲ្យស្ងៀមស្ងៀមទៅ កុំធ្វើខ្លួនគួរឲ្យធុញទុកចិត្តចុះខ្ញុំនៅនៅកំដោះលោកឲ្យបានយូរបំណាច់ខ្ញុំគ្មានក្តីសុខទៅហើយកុំសង្ឃឹមថាលោកមានក្តីសុខនោះនៅវេទនាជាមួយនឹងគ្នាបែបនេះហើយរឿងអីខ្ញុំមិនដាច់ឲ្យលោកមានក្តីសុខលើកំណត់ទុកខ្ញុំល្អរស់នៅបែបនេះជាមួយគ្នាឲ្យមានសុភមង្គលណាប្រពន្ធសម្លាញ់ វិតមង្គលការបែបនេះទេប្តីប្រពន្ធដែលគ្មានក្តីស្រឡាញ់ឲ្យគ្នាគ្មានសម្ដីល្អគ្មានពាក្យផ្អែមល្ហែមជាមួយគ្នា មានត្រឹមតែពាក្យប្រេឆាអ នេះ2ឆ្នាំហើយគាត់តែសុំហើយមកនេះតាយូរយូរទៅវានឹងល្អប្រសើរជាងនេះខ្ញុំឆ្លោះគ្នាពិតមែនតែមិនមែនខ្លាំងទេ តាំងតែសាយកក់ដាក់គ្នាតាមទម្លាប់ដីរាល់ដងប្តីប្រពន្ធគឺបែបនឹងហើយកូនអធិស្ឋានឲ្យគ្នាខ្លះទៅម៉ាក់កូនស្រីម៉ាក់ត្រូវគេក្បត់ចិត្តណាម៉ាក់កុំនិយាយធ្វើដូចជារឿងធម្មតាដូចជារឿងទូទៅបែបនេះនិយាយទៅនឹងវាបានស្អីមកវិញយ៉ាងណាក៏ម៉ាក់មិនបណ្ដាយឲ្យកូននឹងលែងគ្នាដែរកូនឃើញទេមើលស្អីនេះលែងប្តីហើយតើពេលនេះវាយ៉ាងម៉េច ត្រូវគេនិយាយបែបណាខ្លះមនុស្សស្រីមកទឹក ត្រូវប្តីលែងក្បាលចោលនៅមានពាក្យអាក្រក់ជាច្រើនទៀតគ្រួសារនាងណាមិនហ៊ានចេញទៅក្រៅផ្ទះទេដោយសារតែពាក្យចចាំអារម្មណ៍អស់នឹងកូនចង់ចឹងដែរមែននេះម៉ូនីតាបើទោះជាឯងចង់ក៏យើងមិនព្រមដែរយើងនេះណា មិនចង់ឮពាក្យគេថាមេម៉ាយទាំងម៉ែទាំងកូនទេ បែបនេះហើយទៅខ្ញុំទ្រាំមកដល់ពេលនេះព្រោះតែកិត្តិយសតែខ្ញុំសឹកចាត់ឆ្លោះព្រឹកឆ្លោះល្ងាចក៏មិនព្រមលែងលះជាមួយនឹងគេដែរទ្រាំបន្តទៀតទៅកូនអាឡូមូនីតាកូន មានអារម្មណ៍យ៉ាងម៉េចដែរអ្នកនាង ស្បែកនេះណានៅពេលដែលរបួសជានឹងអាចដោះចេញបានហើយនេះមកខ្ញុំកាត់អីអ្នកគ្រូពេទ្យអ្នកនាងត្រូវឡានបុករបួសមុខធ្ងន់ធ្ងរស្លាកស្នាមមិនអាចជាស្អាតដូចដើមវិញបានទេកែភ្នែកខាងឆ្វេងរបស់អ្នកនាងប៉ះពាល់ខ្លាំងណាស់ប្រហែលជាមិនអាចព្យាបាលឲ្យត្រឡប់មកមើលឃើញវិញបានឡើយហើយចំណែកខាងមន្ទីរពេទ្យយើងក៏សូមចូលរួមសោកស្ដាយផងដែរ ដែលពួកខ្ញុំជួយសង្គ្រោះកូនអ្នកនាងនៅក្នុងផ្ទៃមិនបានថាម៉េចខ្ញុំមានកូនហើយរលូតមែនទេមិនប៉ាត់ទេមិនប៉ាត់ទេខ្ញុំមិនដឹងផងថាខ្ញុំមានកូន សូមកាត់ចេតនាពេលនេះសុខភាពសំខាន់បំផុតភាពសោកសៅជាឧបសគ្គនៃការជាសះស្បើយរបស់មុខរបួសអញ្ចឹងសម្រាប់សិនទៅណាបើមានការអីហៅខ្ញុំបានណាចាស់អ្នកគ្រូនីតាអញចាំមិនហើយបានធូនតិចនៅគ្នាបារម្ភពីអញខ្លាំងណាស់ធីតា គ្នាពិបាកចិត្តនេះគ្នាបាត់បង់គ្រប់យ៉ាងអស់ហើយកូនគ្នាទៅចោលគ្នាហើយហេតុអីក៏មិនឲ្យយើងដឹងពីវត្តមានរបស់គេហើយគេបែរជាទៅចោលយើងទៅវិញគ្នាឈឺចាប់ពេលនេះមកគ្នាក៏អាក្រក់គ្នាមិនហ៊ានសំបីតែឈរនៅមុខកញ្ចក់ហេតុអីក៏ទេវតាធ្វើបាបគ្នាមិនឡើយកាត់ចិត្តទៅណាសម្លាញ់ អញនៅក្មេងរឿងមានកូនអញនៅមានឱកាសច្រើនទីកុំខូចចិត្តអីសំខាន់ឲ្យតែយើងនៅមានជីវិត អ្វីអ្វីក៏អាចចាប់ផ្ដើមសារជាថ្មីបានដែរចុះម៉ាក់របស់គ្នាគាត់មិនមកមើលគ្នាខ្លះទេអឺគាត់គឺម៉ាក់គ្នាគាត់លែងខ្វល់ពីជីវិតគ្នាហើយយើងជាកូនអត់បានការរបស់គាត់ យើងស្លាប់រួចយ៉ាងណាក៏គ្មានន័យសម្រាប់គាត់ដែរមិនមែនទេនីតាអញត្រូវតែនឹងណូណាអ៊ំស្រីគាត់អ៊ំស្រីគាត់កាំងបេះដូងពេលដែលគាត់ឮដំណឹងរបស់ឯងថាម៉េច គាត់ស្លាប់ហើយយើងទៅតែមកពីពិធីរបស់គាត់ថាម៉េចអ្នកឯងឈួតទេមិនក៏ឯងនិយាយបែបនេះទៅរួចម៉ាក់គ្នាទៅនិយាយជាមួយគ្នាមុននឹងស្រស់ស្រស់សោះគ្នាដឹងថាវាភ្លាមភ្លាមពេកឯងមិនទាន់អាចទទួលយកបានតែវាជាការពិតណាស់នីតាគ្នាក៏មិនចង់ប្រាប់ឲ្យឯងលំបាកចិត្តដែរតែមុននឹងក្រោយឯងគង់តែដឹង យ៉ាងណាគាត់ជាម្ដាយឯងឯងមានសិទ្ធិដឹងច្រើន ជាងអ្នកណាទាំងអស់ក្រាបៀកម្ពុជារូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យដាក់ស្មារតីនិងអារម្មណ៍ឲ្យភ្លឺស្វាងពេលព្រឹកជាមួយ Nescafe ដូចគ្រូជួយដល់ការអភិវឌ្ឍពេញលេញរបស់កូនអ្នក ក្រពះពោះវៀនសុខភាពល្អបណ្ដាលឲ្យមានលក្ខណៈពិសេស7យ៉ាង ដូចម៉េចសុភគលគិតថ្មីកុំខូចចិត្តអីណាមនុស្សស្លាប់ហើយមិនអាចរស់ឡើងវិញបានទេកាត់ចិត្តទៅឲ្យគាត់ទៅបានសុខចុះ នេះតាអញញ៉ាំអីបន្តិចទៅណាអញធ្វើអញ្ចឹងគ្នាពិបាកចិត្តណាស់អញមិនញ៉ាំមិននិយាយស្ដី3ថ្ងៃហើយបើអញនៅតែធ្វើបែបនេះទៀតរាងកាយឯងព្រមត្រូវបានយ៉ាងម៉េចអ្នកគ្រូពេទ្យជួយបន្តិចទៅណា ចាស់អ្នកនាងខំប្រឹងឡើងទៅណាជីវិតតែងតែមានឧបសគ្គត្រូវតែឆ្លងឲ្យផុតបែបនេះវិញណាខ្ញុំនឹងដាក់សរុំឲ្យតិចខ្លួនឲ្យមានកម្លាំងហើយចាំខ្ញុំរៀបចំអោអ្នកនាងធ្វើបែបនេះហើយរបួសអ្នកនាងអាចคลายបានណា សំវរណានីតាអញប្រឹងរួមតិចទៅទុកថាដើម្បីខ្ញុំដែលខ្ញុំធ្វើគ្រប់យ៉ាងដើម្បីឯងដឹងទេថាខ្ញុំទុកសាលាចោលត្រូវកាត់ឈ្មោះមិនឲ្យប្រឡងហើយឆមីនេះខ្ញុំត្រូវរៀនសងទីសុំត្រឹមតែឯងក្រាន់បើខ្ញុំសប្បាយចិត្តហើយខ្ញុំដឹងណាបើប្រៀបធៀបនឹងឯងរឿងខ្ញុំមិនទុកជាអ្វីទេប៉ុន្តែទុកថាយល់ដល់ខ្ញុំយល់ដល់ខ្ញុំដែលមានអញតែម្នាក់ជាមិត្ត ត្រឡប់មកមានជីវិតជីវ៉ាដោយដើមតែណាជានីតាជាមិត្តដែលខ្ញុំធ្លាប់ស្គាល់ពីមុនតែណា អូនញ៉ាំប៉មតិចទៅណាប៉មនេះផ្អែមណាស់បងបានភ្លូរួយហើយណាសុំទោសដែលបងមិនបានឆាប់មកដោយសារតែបងទៅមើលវិធីបុណ្យរបស់ម៉ាក់ពេលនេះរួចរាល់អស់ហើយអូនក៏ពិបាកចិត្តអីម៉ាក់ក៏ទៅបានសុខហើយលោកមកទីនេះធ្វើអី សួរផ្លែផ្លែប្តីមកមើលប្រពន្ធតើវាខុសត្រង់ណាទៅផ្លែកត្រង់ថាលោកម្ដាយទុកខ្ញុំជាប្រពន្ធនឹងណាឃើញពេលនេះខ្ញុំមកអាក្រក់ហើយសាច់ញាតិក៏គ្មានតើលោកអហោសកម្មឲ្យខ្ញុំឬយ៉ាងនេះលោកប្រាប់ត្រង់ត្រង់មកខ្ញុំមិនប្រកាន់ទេ មានណានីតាយ៉ាងណាក៏ពួកយើងនៅតែជាប្តីប្រពន្ធនឹងគ្នាទោះមិនសូវផ្អែមល្ហែមមែនតែពេលដែលប្រពន្ធជួបទុកលំបាកបងជាប្តីមិននឹងអាចឈរអបដៃមើលតកាទៅ ត្រូវជួយទុកតរៈគ្នាស្រាប់ហើយទោះជាមិនសូវស្រឡាញ់គ្នាក៏មិនបានចិត្តខ្មៅចង់សម្រាប់គ្នានោះដែរមើលថែប្រពន្ធគ្រាមានអាសន្នវាជាទំនួលខុសត្រូវរបស់ប្តី វាមិនឃើញខុសត្រង់ណានោះទេ លោកចង់និយាយយ៉ាងម៉េចវាជាហេតុផលរបស់លោកខ្ញុំកេងហើយគេងឲ្យស្រួលចោះណាចាំបងនៅកំដរ ខ្ញុំបានបង្វិលលុយឲ្យគ្រប់ចំនួនហើយយកទៅដោះស្រាយបញ្ហាឲ្យបានរៀបរយផងត្រូវចាំណាត្រូវដោះស្រាយបញ្ហានៅចំពោះមុខជាមុនសិនហើយខ្ញុំនឹងទៅដោះស្រាយដល់ខ្លួនឯងប៉ុន្តែពេលនេះខ្ញុំនឹងមើលថែ ប្រពន្ធរបស់ខ្ញុំសិនលុយនោះគឺជាលុយម្ដាយក្មេករបស់ខ្ញុំគាត់បានផ្ទេរមកឲ្យខ្ញុំមុនពេលដែលគាត់ចែកឋានអូខេផុតទុកវិបត្តិលើកនេះ ខ្ញុំនឹងជប់លៀងឲ្យបុគ្គលិកគ្រប់ផ្នែកប៉ុណ្ណឹងសិនហើយណាខ្ញុំទៅមើលប្រពន្ធខ្ញុំសិនអាមានេះប្រហែលជានាងភ្ញាក់ហើយ ខ្ញុំនឹងអាលបានទៅរត់ទិញអីមកញ៉ាំអូខេបានហើយណាអូនមកយូរហ៎ហើយបានលឺស្អីខ្លះលមមលើការសន្ទនារបស់លោកចប់ មានអ្វីមិនអាចឲ្យខ្ញុំដឹងបាននេះនេះធ្វើទឹកមុខដូចជាភ័យម្លេះធ្វើដូចជាទៅពីមកពីលួចមន់គេតាមពិតទៅម៉ាក់បានផ្ដាំផ្ញើបងឲ្យមើលថែអូនដែលដកដូរនឹងទ្រព្យសម្បត្តិគាត់មែនទេខ្ញុំអាចទេដឹងហើយ ព្រោះបើមិនរឿងដោះដូរបែបនេះម៉ាក់មិនងាយឲ្យទ្រព្យសម្បត្តិទៅអ្នកណានោះទេថ្នាក់ខ្ញុំទិញរបស់ម្ដងម្ដងក៏រអ៊ូស្ទើស្រាប់ទៅហើយបងមិនបានចង់បោកអូនទេប៉ុន្តែបងខ្លាចអូនឈឺចាប់ តាមការពិតទៅ ក្រុមហ៊ុនរបស់បងមានបញ្ហាពេលនេះត្រូវការបង្វិលលុយស្របពេលចំពេលម៉ាក់មានបញ្ហាគាត់ក៏បានឲ្យបងខ្ចីប្រាក់មួយចំនួនធំប៉ុន្តែគាត់ប្រាប់បងឲ្យមើលថែអូនជាការដោះដូរ នេះលោកមើលថាខ្ញុំប្រផលប្រយោជន៍ហើយម៉ាក់ខ្ញុំក៏ទុកខ្ញុំដូចជាវត្ថុបោះឲ្យអ្នកនេះបោះឲ្យអ្នកនោះមិនដឹងជាត្រូវប្រាពាក្យបែបណាពិពណ៌នាអារម្មណ៍នៅពេលនេះឲ្យស័កសមនោះទេគ្រប់គ្នាសុទ្ធតែទុកខ្ញុំជារបស់ដកដូរឬយ៉ាងម៉េចសុំទោសបងគ្មានចេតនាធ្វើឲ្យអូនឈឺចាប់ទេបងគ្រាន់តែត្រូវការលុយចាំបាច់តែប៉ុណ្ណោះខ្ញុំគ្មានអ្វីបាត់បង់ទៀតទេ គ្មានអ្វីដែលឲ្យខ្ញុំឈឺចាប់ជាងនេះទៀតទេ និយាយជាមួយនឹងមេធាវីរួចហើយលោកគ្រាន់តែសញ្ញាគ្រប់យ៉ាងនឹងចប់ទ្រព្យសម្បត្តិមិនពាក់ព័ន្ធគ្នា ពួកយើងយកតាមដែលយើងមានមុនរៀបការមិនក៏អូនសម្រាប់ចិត្តលេងលះទាំងដកាពីមុន អូនបានធ្វើគ្រប់យ៉ាង ដើម្បីតែរៀបរៀងការលេងលះចុះហេតុអីក៏លោកសួរបែបហ្នឹង ពេលនេះខ្ញុំអាក្រក់យ៉ាងនេះលោកគួរតែប្រញាប់ដកដៃមិនអញ្ចឹងទេបើសិនជាខ្ញុំជាអ្នកស្នាមុនលោកក៏មិនចាំបាច់លំបាកហាមមាត់ជារឿងល្អអន្តាសម្រាប់លោកគួរតែគ្មានអ្វីល្អលើសនេះទេនេះខ្ញុំកំពុងតែប្រកួតសេរីភាពឲ្យទៅលោកលោកគួរតែសប្បាយចិត្តឬក៏ហក់លត់ហូរកញ្ជ្រៀវប្រញាប់ហៅមិត្តភក្តិមកជប់លៀងមិនមែនមកសួរខ្ញុំដល់ទឹកមកសួរអញ្ចឹងទេបាទបងចង់លេងហេតុផលគឺមកពីអូនជាអ្នកសម្រេចចិត្ត មិនមែនមកពីបងឬក៏មកពីហេតុផលអ្វីផ្សេងទេលោកកុំប្រាប់អសនណាថាលោកស្រឡាញ់ខ្ញុំពេលឆ្នាំដែលរស់នៅក្រំដំបងជាមួយគ្នាត្រឹមតែភាពរកម្មរកោខ្ញុំនៅតែសរសើរខ្លួនឯងដែលអាចទ្រាំជាមួយលោកនៅពេលនោះបាន បាទអូនសម្រាប់ចិត្តអញ្ចឹងទៅហើយ បង មានតែជូនពរអូនឲ្យសំណាងល្អ កម្ពុជារូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យដាស់ស្មារតីនិងអារម្មណ៍ឲ្យភ្លឺស្វាងពេលព្រឹកជាមួយ Nescafe ដូចក្រូ ជួយដល់ការអភិវឌ្ឍពេញលេញរបស់កូនអ្នកក្រពះពោះវៀនសុខភាពល្អបណ្ដាលឲ្យមានលក្ខណៈពិសេស7យ៉ាងដូចម៉េចសុភគលគិតថ្មី នេះគឺជាកិច្ចសន្យាសងលុយដែលបងបានមកពីម៉ាក់អូន បងនឹងសងអូនគ្រប់ចំនួនខ្ញុំថាមិនបាច់ក៏បានដែរម៉ាក់ខ្ញុំសម្រេចឲ្យលោកអញ្ចឹងវាជារបស់លោកហើយប៉ុន្តែបងចង់សង បងមិនចង់ជពាក់អូនទេវាធ្វើឲ្យបងមានអារម្មណ៍ថា វាគឺជាបំណុល ដែលជពាក់ពេញមួយជីវិត សងមិនរួចអូខេ លោកកំពុងតែគិតអីណាចុះអូនជួនកាលប្រហែលជាយើងកំពុងតែគិតរឿងដូចគ្នាក៏ថាបានពួកយើងរៀបការជាមួយគ្នា2ឆ្នាំតាមចម្រើចិត្តរបស់ខ្ញុំបាទទោះជាទំនាក់ទំនងអាក្រក់ប៉ុណ្ណាទោះជាឆ្លោះគ្នាព្រឹកល្ងាចផ្អែមល្ហែមសោះក៏ក្រោះគ្មានជាតិគ្មានជើងមួយ ថ្ងៃគិតតែពីរឿងលែងលះរាប់រយដងតែដល់ពេលត្រូវមកបញ្ចប់មែនទែន វាដូចជាមានអារម្មណ៍ក្តុកដូចយ៉ាងម៉េចទេបែបស្ដាយពេលវេលាដែលយើងធ្លាប់រស់នៅរួមដំបូងផ្ទះតែមួយគិតទៅអារម្មណ៍មនុស្សយើងចម្លែកមែនហើយចុះលោកកំពុងតែគិតអីហ្នឹងកំលែងខូចខ្ញុំណាឲ្យខ្ញុំនិយាយម្នាក់ឯងចំណែកលោកវិញមិនហាមាត់អញ្ចឹង ធ្វើដូចខ្ញុំចង់ស៊ីសាច់លោកអញ្ចឹងបងកំពុងតែគិតថាបើសិនជាពួកយើងស្រឡាញ់គ្នានោះមង្គលការរបស់ពួកយើងប្រកាសជាពោពេញទៅដោយសុភមង្គលហើយអូនចង់ក្បាត់កឲ្យបងមុនពេលរបស់ទៅធ្វើការបងថាបអូនរាល់ព្រឹកហើយពេលល្ងាចបងមកញ៉ាំអាហារដែលអូនធ្វើពួកយើងពិភាក្សាគ្នាដោយសប្បាយចិត្តហើយនឹងគិតពីអនាគតកូនបែបនោះប្រហែលជាពួកយើងមានសេចក្តីសុខហើយអូនគិតបែបនេះទេ ប្រហែលជាអញ្ចឹងតែដឹងតែគួរឲ្យស្ដាយណាស់ដែលពួកយើងមិនមែនបែបនោះនៅក្បែរគ្នាពួកយើងមានតែភាពមិនចុះសម្រុងពេលខ្លះគ្រាន់តែឃើញមុខគ្នាក៏លួចដកដង្ហើមធំទៅហើយហេតុនេះការលែងលះជាជំរើសដែលត្រឹមត្រូវបំផុតបានហើយអូនសម្រាប់បានច្រើនទៅ នឹងអាលបានឆាប់ជាអូនត្រូវចាំណាបងគ្មានចេតនាធ្វើឲ្យគ្រប់យ៉ាងខ្លាចជាបែបនេះទេ នៅដោយគ្មានខ្លឹមសារយ៉ាងនេះចង់រស់ដើម្បីអ្វីទៀតជីវិតរស់រាប់សិបឆ្នាំហើយដោយគ្មានន័យអីសោះគួរតែបញ្ចប់ហើយជីវិតស្អីរស់គ្មានន័យយ៉ាងនេះនេះតាអូនកុំគិតខ្លីអសោះចំពោះខ្ញុំការស្លាប់វាមិនគួរឲ្យខ្លាចដូចជារស់នៅរបៀបនេះទេកុំខាត់ខ្ញុំលោកមិនចង់ឲ្យខ្ញុំស្លាប់ទេក្រៃលោកស្អប់ខ្ញុំណាស់មែនទេហេតុអីលោកមកខាត់ខ្ញុំធ្វើអី ឲ្យខ្ញុំស្លាប់ទៅវាល្អជាងបាទក្នុងលោកនេះមានមនុស្សមួយក្រុមដែលមិនចង់ឲ្យអូនស្លាប់ក្នុងចំណោមនោះប្រកាសជាមានបង ហើយបើសិនជាសល់តែមនុស្សម្នាក់ដែលមិនចង់ឲ្យអូនស្លាប់នោះម្នាក់នោះក៏ជាបងដូចគ្នា បងចង់ឃើញអូនរស់នៅយ៉ាងល្អពាក្យទាំងអស់នេះលោកអាចនិយាយបានចឹងម៉េចបងមិនធ្លាប់ស្អប់អូនទេ តែសារភាពស្នេហ៍ទាំងដែលពួកយើងតែបតលែងលះគ្នារួចបែបនេះជឿចោះទោះបីជាម៉ាំបានផ្ដាំបងក៏បងនៅតែមកមើលថែអូនដែរបើសិនជាអូនស្អប់បង អូនមិនចង់ឃើញមុខបងទេព្រោះនៅឲ្យបានល្អណាហើយសบายចិត្តរាល់ថ្ងៃបញ្ជាក់ថាកន្លងមកនេះភ្នែកបងខ្វាក់ដែលមើលមិនឃើញក្របពេញនៅក្បែរខ្លួន ស្វាមីដែលខ្ញុំរស់នៅជាមួយ2ឆ្នាំកំពុងតែខ្លាចជាមនុស្សមិនស្គាល់គ្នានេះខ្ញុំកាន់តែមើលគំនិតលោកលែងយល់ហើយលោកផ្លាច់ចម្លែកខ្លាំងណាស់បងមិនបានប្រែប្រួលទេបងគឺបែបនេះរហូតមកតោះទៅវិញទៅ ទីនេះគ្មានសុវត្ថិភាពទេនីតា យើងល្ងងបែបនេះទៀតទៅបានទេនៅពេលដែលយើងឮថាអញចង់សម្លាប់ខ្លួនយើងភ័យឡើងចង់កាំងបេះដូងទៅហើយគ្នាបារម្ភពីអញខ្លាំងណាស់អញຕົកចិត្តចាគ្នាឈប់ធ្វើរឿងបែបហ្នឹងទៀតហើយមុននោះគ្នាគ្រាន់តែគិតខំមួយពេល ពេលនេះគ្នាបានយល់ហើយយើងក៏អរគុណអញដែលតែងតែនៅកំដរគ្នារហូតមកមានអញជាមិត្តគ្នាគិតថាសំណាងណាស់ល្អហើយដែលអញគិតអញ្ចឹង ជីវិតនៅវែងឆ្ងាយណាស់ឲ្យតែយើងមិនបោះបង់ស៊ូស៊ូណាសម្លាញ់និយាយចឹងអញនឹងភិរិនលែងលះគ្នាដាច់ស្រឹកហើយឯងប៉ិតមែនហើយមិនក៏ឯងសួររឿងហ្នឹងក្រែងឯងដឹងហាញតាថាយើងជាមួយនឹងគេរស់នៅមិនចុះសម្រុងគ្នា គ្នាយល់ ថាភិរិនប្លែកបើឯងនឹងគេដាច់ស្រេចនឹងគ្នាហើយគេគួរថាសប្បាយចិត្តជាមួយនឹងស្រីរបស់គេតែគ្នាឮថាគេបានដាច់ជាមួយនឹងស្រីស្រីរបស់គេអស់ហើយឯងមិនយល់ថាប្លែកទេអីនោះជារឿងរបស់គេ រវាងខ្ញុំនិងភារិនគ្រាន់តែជាអតីតប៉ុណ្ណោះខ្ញុំមិននឹងដឹងទេ គ្នាខំតែគិតថាឯងហើយនឹងគេ ត្រូវរើគ្នាវិញគិតគិតទៅក្រៅពីរឿងដែលគេមានស្រីភិរិនគឺល្អគ្រប់យ៉ាងម្យ៉ាងទៀតអញគួរតែមានអ្នកនៅមើលថែគ្នាមិនចង់ពឹងអ្នកណាទៀតទេ តែគ្នាគិតថាអញគួរតែពិចារណាម្ដងទៀតទៅណានិយាយចឹងអញឃ្លាននៅចាំជើងទៅទិញអីឲ្យញ៉ាំអញចង់ញ៉ាំអី នេះតាតាឯងតាណាទៀតហើយចុះចិត្តធ្វើឲ្យគ្នាបារម្ភពីឯងណា កម្ពុជារូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យដាក់ស្មារតីនិងអារម្មណ៍ឲ្យភ្លឺស្វាងពេលព្រឹកជាមួយ Nescafe ដូចក្រូ ជួយដល់ការអភិវឌ្ឍពេញលេញរបស់កូនអ្នកក្រពះពោះវៀនសុខភាពល្អបណ្ដាលឲ្យមានលក្ខណៈពិសេស7យ៉ាងដូចមេឃសុភគលគិតថ្មី ទោះជាយ៉ាងណាក៏ម៉ាក់ផុតទុកហើយតាំងពីកូននៅតូចម៉ាក់តែងតែប្រាប់កូនថាកូនល្អត្រូវស្ដាប់បង្គាប់ឪពុកម្ដាយទោះប៉ាម៉ាក់ថាសមុទ្រពណ៌ក្រហមក៏កូនមិនអាចប្រកែកថាសមុទ្រពណ៌ផ្ទៃមេឃដែរហើយកូនក៏ធ្វើតាមម៉ាក់រហូតមក កូនមិនមែនចង់បន្ទោម៉ាក់ទេប៉ុន្តែប៉ុន្មានថ្ងៃនេះកូនគិតរហូតថាបើសិនជាកាលពីក្មេងម៉ាក់ប្រាប់កូនផ្ទុយពីនោះមិនដោយឲ្យខ្ញុំរស់នៅតាមបំណងខ្លួនឯងតើពេលនេះលទ្ធផលអាចល្អជាងនេះដែរឬទេបើសិនជាកាលនោះម៉ាក់មិនគិតតែបង្កប់បញ្ជាឲ្យកូនតាមម៉ាក់ ពេលអ្នកក៏ប្រហែលជាមានជីវិតដែលល្អប្រសើរមានក្តីសុខជាងនេះចុងក្រោយនៃជីវិតរបស់កូន គឺកូនទទួលបានតែការឈឺចាប់នៅតែជាកូនហេតុអីក៏មកទៅបាត់ទុកឲ្យកូនរស់នៅម្នាក់ឯងអ កូនសុំទោសផងម៉ែពេលនេះកូនមិនចង់ធ្វើជាកូនល្អទៀតទេ កូនបានប្រឆាំងបញ្ជាម៉ាកូនលេចលែងកូនក៏មិនពឹងអ្នកណាទៀតដែរកូននឹងត្រដាំងស្លាប់ឲ្យធំហោះឲ្យបានខ្ពស់នៅក្នុងលំហមេឃរបស់កូនម៉ាក់ចាំមើលដោយមោទនភាពចុះណា Woo! ធ្វើម្ហូបឲ្យអញញ៉ាំស្អែកអញមកផ្ទះម៉ាក់គ្នាមកពេលនេះ ខ្លាចជាផ្ទះរបស់គ្នាហើយប៉ាត់មែនណោះអញធ្វើចិត្តបានហើយឯងអឺគ្នាសុំទោសណាដែលគ្នាចេញមកដល់មិនបាន ប្រាប់ឯងគឺ គ្នានឹកម៉ាក់ហើយចង់មកលេងគូ ឆានអីជួបរឿងច្រើនយ៉ាងនេះឈឺចាប់ដល់ថ្នាក់នេះខ្ញុំយល់ហើយអញហត់ហើយអញសម្រាប់ទៅណាបានហើយស្លាកស្នាមជាបទពិសោធន៍ជីវិតបញ្ជាក់ថាយើងបានឆ្លងកាត់អ្វីខ្លះ មានអ្វីអស្ចារ្យទេវាបញ្ជាក់ថាយើងធំហើយលុបអតីតកាលទាំងអស់នេះចោលចោលជីវិតមុននៃតានឹងត្រូវចាប់ផ្ដើមថ្មីនៅពេលណាកូននឹងផ្លាស់ប្ដូរខ្លួនឯងណា ស្តីអ្នកដែលតាមដានទំព័រ Facebook របស់នាងខ្ញុំឬក៏អ្នកដែលទើបនឹងចូលមើលខ្ញុំសូមណែនាំខ្លួននាងខ្ញុំ Monita ជាម្ចាស់ Monita Furniture កាត់ថាប្រហែលជាមានបងប្អូនស្គាល់ច្រើនហើយព្រោះក្រុមហ៊ុននាងខ្ញុំទើបតែឈ្នះរង្វាន់គ្រឿងសង្ហារឹមល្អបំផុតនៅក្នុងប្រទេសពេលនេះកំពុងតែឈានទៅប្រកួតថ្នាក់អាស៊ីផងពិតណាស់ថាតម្រាំឆ្លងកាត់មកដល់ចំណុចនេះនាងខ្ញុំជួបការលំបាកជាច្រើនដែលនាងខ្ញុំអាចចែករំលែកទាំងអស់នេះឲ្យអ្នកទាំងអស់គ្នាបានដឹង បើមានចម្ងល់អីអាចខមមិនសួរបានណាអរគុណសម្រាប់សំណួរនេះ ជាដំបូងខ្ញុំសូមទទួលស្គាល់សម្រាប់ជារឿងសំខាន់សម្រាប់មនុស្សស្រីប៉ុន្តែ វាមិនមែនគ្រប់យ៉ាងទេ ពេលដែលខ្ញុំប្រឡូកចូលសង្គមរកស៊ីដំបងខ្ញុំរងការសាច់ចំអកពាក្យប្រមាថជាច្រើន តែបើយើងមិនដោតឲ្យពាក្យទាំងអស់នោះមករារាំងភាពជោគជ័យរបស់យើងវាមិនគួរឡើយប្រើសមត្ថភាពបញ្ជាក់ខ្លួនឯងប្រើភាពជោគជ័យរបស់យើងបញ្ជាក់ថា ការវាតម្លៃមនុស្សតែសម្បកក្រៅគឺជាកំហុសឆ្គងជាដំបង ខ្ញុំចង់ប្រាប់ថានេះជាលើកទីរាប់រយហើយដែលគេសួរសំណួរនេះជាសំណួរពេញនិយម តែនាងខ្ញុំនៅតែពេញចិត្តឆ្លៃវា កាលពី2ឆ្នាំមុននាងខ្ញុំបានវះកាត់កែភ្នែកខាងឆ្វេងដែលពិការឲ្យត្រឡប់មកមើលឃើញចំណែកផ្ទៃមកខ្ញុំខ្ញុំមិនដែលគិតថាជាចំណុចខ្វះខាតដែលត្រូវកែប្រែនោះទេយ៉ាងហោចណាស់វាធ្វើឲ្យខ្ញុំដឹងថាខ្លួនរបស់ខ្ញុំត្រូវការអ្វីបំផុតអញ្ចឹងខ្ញុំសូមអរគុណដល់បងប្អូនដែលបានខមមិនទាំងអស់គ្នានាងខ្ញុំសូមលាសិនហើយណាជម្រាបលា អាឡូឯងថ្ងៃនេះមកលេងផ្ទះគ្នាមកណាចាំគ្នាធ្វើម្ហូបឲ្យញ៉ាំអូខេ ល្ងាចតើបានហើយពេលនេះគ្នារវល់តិចណាអឺបានហើយអញ្ចឹងសុខសប្បាយធម្មតាទេណាអញ្ចឹងហ៎ រួចចុះឯងអូមានអីរៀនរបស់គ្រាន់បាត់ដែរមករយៈនេះនីតាភិរិននេះពួកយើងខានជប់គ្នាយូរហើយ យូរហើយតាំងពីកម្មវិធីសប្បុរសធម៌កាលពី3ឆ្នាំមុនហើយពេលនោះបាត់បានរុះរាយរាក់ទាក់ឲ្យសំរុំទៀតនេះលោកមិនត្រណាត់សង្សារទេ បានជាមកដល់ក្បែរម្ដុំនេះ គឺគ្មានសង្សារទេហើយបើមានគឺនៅចំពោះមុខខ្ញុំនេះហើយលោកធ្វើចេញមកឲ្យខ្ញុំចង់រត់ វាធ្វើឲ្យខ្ញុំខ្លាចនេះបើភិរិនមានអីចង់និយាយនិយាយត្រង់ត្រង់មកយ៉ាងណាក៏ពួកយើង ជាមនុស្សធ្លាប់ស្គាល់គ្នាដែរកុំចាំបាច់បញ្ចេញកាយវិការអីផ្លែកផ្លែកបែបនេះ រៀបការនឹងបងបានទេនេះលោកនិយាយស្អីបងដឹងថាតំណែងតំណងពួកយើងមិនល្អប៉ុន្តែបងសន្យាដោយចិត្តស្មោះថាមិនឲ្យមានរឿងដូចពីមុនទៀតឡើយណារៀបការជាមួយបងទៅ បងនឹងធ្វើឲ្យអូនខ្លាចជាកូនក្រមុំដែលមនុស្សស្រីគ្រប់គ្នាចំណែនធ្វើជាម្ចាស់ស្ត្រីបងណា តាមពិតអូនប្រហែលជាមិនជឿបង ចូលចិត្តអូន តាំងពីនៅក្មេងមកម្ល៉េះអឺប៉ុន្តែបង ម្ដាយចូលចិត្តអូនពេលដែលបង ប្រមូលអូនមកលេងលើកណាក៏អូនមិនដែរមកដែរពេលនោះដល់ពេលដែលម៉ាក់បងចូលស្ដីទៅនឹងអូនអូនក៏ព្រមរៀបការជាមួយបងទាំងបង្ខំទៀតគឺអូនមិនដែរញញឹមដាក់បងទើបបងចង់មកឈឺអូន ដោយការមានស្រីតែបងធ្វើនេះគ្រាន់តែចង់ឲ្យអូននេះចាប់អារម្មណ៍លើបងតែប៉ុណ្ណោះ ប៉ុន្តែការធ្វើនោះបានធ្វើឲ្យទំនាក់ទំនងរវាងយើងទាំងពីរកាន់តែអាក្រក់ទៅអាក្រក់ទៅទម្រាំតែបងដឹងខ្លួន គឺវាជឿតពេលបង បាត់បងអូនទៅហើយផ្ដល់ឱកាសឲ្យប្រុសម្នាក់នេះផងណា បងនឹងប៉ះបើការឈឺចាប់របស់អូនឲ្យអូនវិញ អ្វីនោះទេខ្ញុំក៏អរគុណនៅទឹកចិត្តរបស់លោកប៉ុន្តែសូមទោសផងណាខ្ញុំមិននិយមដាក់បកក្រោយទេទម្រាំតែខ្ញុំដើរមកដល់ចំណុចនេះគឺខ្ញុំលំបាកខ្លាំងណាស់លោកតរអ្នកផ្សេងដែលស័កសមទេ ខ្ញុំសង្ឃឹមថា លោក នឹងមានសុភមង្គលនេះខ្ញុំនិយាយដល់ចិត្តស្មោះមែនណាភិរិទ្ធ